បានញីក្បាលឲ្យគាត់ចេះហ្នឹងហ្នឹងហើយគាត់ថាមានដៃមកញីក្បាលគាត់ដូចរបៀបបងប្អូនគាត់មកធ្វើរសៃគាត់ចឹងគាត់ថាមកញីក្បាលឲ្យគាត់ចឹងគាត់បើភ្នែកសម្លឹងមើលសម្លឹងមើលវាវាវាដូចថាគាត់សម្លឹងចឹងក្បាលគាត់ភ្នែកគាត់មើលមកចំវាចំមុខវាចំមុខវាគាត់ថាអត់ក្រក់ទេស្អាតទេស្អាតដូចកូនគ្នាអាយុអាយុ5 6 10ឆ្នាំចឹងស្អាតសំប្រាស់ស្អាតចំមុខហ្នឹងហ្នឹងហើយគឺមើលពីលើចឹងមកដៃវាពងញីក្បាលមកបងវាពងញីក្បាលឲ្យដូចវាវាស្រឡាញ់វាស្រឡាញ់វាស្រឡាញ់បងហ្នឹងចឹងណា តាដឹងថាមកពីណាដែរអូនតាដឹងថាមកពីណានឹងដឹងថាមកពីណាគាត់ថាពេលគាត់មើលចឹងទៅឃើញច្បាស់មុខវាហ្មងដល់តែពេលគាត់ច្បាស់មុខវាគាត់នឹងក៏ងប់គាត់ឆ្លក់មកចឹងណាឆ្ងល់ថាណាគេមកនិយាយគាត់និយាយទៅបាត់បាត់មិនអត់លេងបាត់អ្នកនឹងចឹងគាត់ក៏សួរតែគាត់ថាមុននឹងមានអ្នកគេមកនិយាយបានគាត់អត់នឹងមានអ្នកគេនិយាយបានគាត់អត់តែគាត់ថាអត់មានអ្នកគេបាននិយាយអត់ដឹងទេអត់ដឹងណាបាននិយាយគាត់នឹងក៏លើកទឹកក្នុងចិត្តគាត់ថាសង្ស័យសង្ស័យខ្មោចមួយនៅតាមគាត់ តាមតាមរបៀបមិនតាមស្រឡាញ់ឬក៏តាមលោកតាមស្រឡាញ់ឬក៏តាមលោកអញ្ចឹងណាហ្នឹងហើយដល់តែគាត់ចេះតែហីរឿងហ្នឹងគាត់ចេះតែខ្វៃលេងបង្រៀនបង្រៀនហ្នឹងគាត់តាមគិតរឿងហ្នឹងគាត់ចេះតាមវាវាវាវាអ្នកឆ្នាំងត្រកដើរកាត់ដើរកាត់បន្ទប់ទឹកគាត់ដើរកាត់បន្ទប់ទឹកតែវាអង្គុយលើក្នុងបន្ទប់ទឹកគាត់ថាគាត់ជួបរឿងហ្នឹងដូចថតរឿងនេះជីវិតគាត់ដូចថតរឿងចឹងគាត់ថាពេលគាត់ដើរកាត់បន្ទប់ទឹកដើរកាត់បន្ទប់ទឹកគាត់ឃើញមនុស្សមួយចោមហោងនៅលើចានប្រគុណតែគាត់មិនដឹងថាស្រីប្រុសឯងពេលហ្នឹងមើលមកមកទុយភ្នែកចឹង ឃើញចៅហោងក្នុងទឹកទឹកអូច្បាស់មកបើដល់ពេលគាត់ដើរវាមកមើលមិនអត់ឃើញតោះតែគាត់យកខ្សែកថាលោកមកពេលតោះតែយកយកខ្សែកថានោះមកពេលណាដល់ពេលចឹងទៅគាត់ក៏អូខេគាត់លេងជុំអ្នកនឹងមកដល់តែពេលចឹងអូនគាត់សង្ស័យគាត់សង្ស័យគាត់សង្ស័យថាខ្មោចនឹងស្រឡាញ់លោកគាត់នឹងក៏ពឹងអ្នកស្គាល់ម្នាក់ដែលគេចេះមើលគាត់ពឹងឲ្យគេមើលហើយដល់ពេលគេមើលហើយគេគុណគូហើយគេថាគាត់នឹងណា នឹងឲ្យជាប់សម្បត្តិជាមួយខ្មោចស្រីជាប់សម្បត្តិមួយខ្មោចស្រីខ្មោចនឹងមកតែឥឡូវខ្មោចនឹងអាចទៅចិត្តខ្លួនគាត់បានទេគាត់និយាយចឹងណាដល់តែពេលចឹងទៅគាត់ចង់ដឹងឯមួយសាឡាមអាឡៃគុំសាឡាមបងអាឡៃគុំសាឡាមថ្ងៃមួយគាត់ចង់ដឹងគាត់ចង់ដឹងថាពេលដែលគាត់ពាក់ហ្នឹងគាត់លេងឃើញគាត់ក៏ដោះខ្សែនឹងចិនគាត់ចង់ដឹងគាត់ដោះខ្សែនឹងដាក់លើក្បាលតលេគាត់គាត់ចង់ដឹងយប់ហ្នឹងគាត់ពាក់ខ្សែថានឹងគាត់ចង់ដឹងមកមកមែនមកមែនអូនគាត់ថាដកដង្ហើមវាដកដង្ហើមទល់មកគាត់មកដកដង្ហើមដង្ហើមវាតមកទល់មកគាត់ណា ก็ถ้าตะขาวไปสุ่กครั้งหนึ่งเลยนุ่มหรือขมก็ลุ่มหาประมาณไงประมาณคายทุกสุ่ยครั้งหนบอกเดี๋ยวเป็นแบบว่าเดี๋ยวเป็นแบบว่าเราจะเคยมากรุ๊ปเดี๋ยวลืมมากรุ๊ปทะเลไหมต้องชี้จุดตั้งใจเลยเอาไว้เดี๋ยวก็เธอคยก็ตั้งตรงคือตับไซเอาไว้เดี๋ยวก็ตั้งคืนตรงคือไซของมันในในปุ๊บมาก่อนให้ตะขาวแบบเป็นตอกมั้งเดี๋ยวเป็นมนุษย์มนุษย์อะไรไว้ขนงนะคือเรื่องสุ่ยเมาหมอกเลยถ้าตะก้อนสเปซบารมาต้องพังกลมกลมรังมันจะตรอกมาต้องพังตรักครูน้าบันหรือบาน លោកបានគាត់ក៏ពីខ្សែកថានឹងមកជិតខ្លួនណាក៏បាត់ឈឹងទៅចាប់តាំងពីពេលនោះគឺបាត់ឈឹងនឹងមកបាត់ឈឹងរូបរាងកាយនឹងមកលេខគឺជាជាទាំងអស់សន្ទុះឬក៏មកសន្តិគាត់គាត់ចាប់តាំងពីពេលនោះគាត់ក៏លេខរឿងក៏បានមកដល់ពេលចឹងទៅណៃយល់ថាគាត់នៅជាមួយណាម៉ាលកាំងម៉ាលកាំងដល់ពេលចឹងទៅគាត់អត់ដឹងខ្លួនសម្អាងហ្នឹងគាត់យកកបាំងមុខហ្នឹងទៅដាក់នៅម៉ាលកាំង ម៉ាឡាកាំងណាអូនដាក់នៅលើម៉ាឡាកាំងចឹងទៅដល់ពេលដាក់នៅលើម៉ាឡាកាំងគាត់ទាំងបងទាំងប្អូនទាំងអស់គ្នាគិតថាម៉ាឡាកាំងធម្មតាណាអូនក្បាំងមុខធម្មតាណាវាមិនមានអីទេណាចាហ្នឹងហើយដល់ពេលចឹងទៅអូនឯងយល់ថាយប់ឡើងហើយយប់ថ្ងៃដែលយកក្បាំងនឹងមកទៀតយប់ដែលយកថ្ងៃយកក្បាំងនឹងមកដល់ពេលយប់ដែលថ្ងៃយកក្បាំងនឹងមកនឹងដាក់នៅលើម៉ាឡាកាំងគាត់នឹងប្អូនប្រុសគាត់នឹងអ្នកដេកនៅមុខម៉ាឡាកាំងនឹងចុះអូនឯងដឹងស្រាប់អី ផ្ទះសំអាងការណាអូនអីវ៉ាន់វាអញឯងឯងហើយក៏ដេកនៅលើសាឡុងអាម៉ាលកាំងវានៅខាងក្រោយខ្នងសាឡុងវានៅខាងក្រោយសាឡុងហើយបងអូនប្រុសគាត់នៅដេកនៅលើសាឡុងហ្នឹងដេកនៅលើសាឡុងហើយទូទួ LED អាធំនៅវិបុកហើយគាត់ដេកគាត់ដេកដេកនឹងគាត់ក៏មិនទាន់ដេកលក់ដែរគាត់របៀបគាត់ដេកគាត់អូ TikTok អស់អីលេងគាត់ដេកអត់លក់ហើយគាត់អូ TikTok លេងគាត់អូ TikTok លេងធម្មតាអូនកញ្ចក់ទូទួពីធំហ្នឹងដូចកញ្ចក់យើងហ្នឹងណា ញរបៀបវាថាមើលទៅក្នុងកញ្ចក់ឃើញទេមើលឃើញក្នុងកញ្ចក់ហ្នឹងកញ្ចក់ទូទាស់គាត់ដេកយកគាត់មើលទៅកញ្ចក់ទូទាស់គាត់មើលម៉ាលកាំងហ្នឹងគាត់មើលមុខម៉ាលកាំងហ្នឹងគាត់ថាមើលមុខម៉ាលកាំងមានអារម្មណ៍ថាម៉ាលកាំងហ្នឹងដូចដោកបាំងមុខគាត់ថារបៀបដូចអានេះខ្ញុំនិយាយយល់ណារបៀបដូចថាម៉ាលកាំងដំបងឈោចប្រឆិតអញ្ចឹងទៅយើងប្រឆិតណាគាត់ថាមើលក្នុងម៉ាលកាំងមានអារម្មណ៍ថាម៉ាលកាំងហ្នឹងងាកបន្តិចតិចងាកម្ដងតិចម្ដងតិចម្ដងតិចមកបាយចំគាត់មកបាយម៉ាលកាំងហ្នឹងណាបាយចំមកគាត់មក ដល់ពេលបែរមកកាំងគាត់ឃើញនៅក្នុងមកកាំងហ្នឹងរូបមកកាំងនោះបែរមកគាត់ដល់ពេលគាត់ងើបមើលទៅមកកាំងអត់ទេមកកាំងនៅដដែលមកកាំងនៅប្រចាំចឹងដដែល5 6មកកាំងដល់ពេលចឹងទៅអ្នកយល់ថាគាត់អត់សូវស្រួលខ្លួនគាត់ហ៊ានអាសំដោះគាត់គាត់ហ៊ានខ្លាចគាត់ហ៊ានខ្លាចចឹងណាគាត់ខ្លាចក៏គាត់ឡើងទៅបន្ទប់ខាងលើបន្ទប់បងប្រុសគាត់ដល់ឡើងទៅគាត់ឡើងទៅគាត់ប្រាប់ទៅបងគាត់អញ្ចឹងណាបងប្រុសអញ្ចឹងណាបងប្រុសគាត់នឹងគាត់និយាយថាយករូបមកកាំងអារូបកបាំងមុខនឹងបោះចោលទៅចឹងបើខ្លាច គាត់ខ្លាចឲ្យយករូបទៅបោះចោលគាត់ក៏យករូបទៅបោះចោលដល់ពេលគាត់យកទៅបោះចោលជប់ឡើងរបៀបវិញថាគឺបងប្អូនតែ2នាក់នៅក្នុងផ្ទះតែ2នាក់កបាំងនឹងបោះចោលមកផ្ទះដាក់ក្នុងធុងស្ងាត់ដល់ពេលជប់ឡើងឮសលេងគេទ្វារទេហើយដែលយល់ទ្វារមិនមែនអាទ្វារមូលអាទ្វារមានដៃអញ្ចឹងឯងខឹកខឹកខឹកអញ្ចឹងណាគាត់លឺសូរខឹកខឹករបៀបដូចមានអាគេបើកទ្វារចូលផ្ទះអញ្ចឹងណាខឹកខឹកខឹកខឹកបើកទ្វារចូលទៅខឹកខឹកខឹកខឹក គាត់ចេះតែតាមមើលគាត់ចេះតែអើតមើលទៀតគាត់ចេះតែអើតមើលហើយគាត់ហ៊ានមើលចំទេគាត់ធ្វើដូចមើលអីផ្សេងតែភ្នែកគាត់ទៀងទៀងទៅកន្លែងកន្លែងអាទ្វារបើកខឹកខឹកខឹកគាត់ចេះតែតាមមើលចឹងទៅចេះតែតាមមើលអត់មានអីទេលឺសលេងលឺសលេងខឹកខឹកហើយគាត់ទ្វារនោះដូចមានមនុស្សចង់បុកចូលមកចឹងដូចមានមនុស្សចង់សម្រុកចូលមកសម្រុកចូលក្នុងផ្ទះគាត់ខ្លះគាត់ប្រាប់បងគាត់ប្រាប់បងគាត់ហ្នឹងបងគាត់គាត់ថាយកសញ្ញារបស់ចៅឆ្ងាយមកទៅគាត់ក៏យកសញ្ញារបស់ចៅតាមបងគាត់ចៅចឹងទៅ ដល់ពេលចឹងទៅបងគាត់ទឹកឡើងគាត់បងគាត់រៀបម៉ាឡាកាំងរៀបម៉ាឡាកាំងហ្នឹងយកទៅតម្រៀបដាក់មកជួវិញអត់ដាក់នៅខាងក្រោយសាឡុងទេអត់ដាក់នៅខាងក្រោយសាឡុងទេណាយកម៉ាឡាកាំងទៅទៅរៀបជួរួចដោះហាវចេញពីម៉ាឡាកាំងហ្នឹងអស់ហ្នឹងហើយដោះចេញពីម៉ាឡាកាំងហ្នឹងអស់បងដល់ពេលដោះចេញពីម៉ាឡាកាំងហ្នឹងអស់អត់ពេលឯងជប់ឡើងជប់ឡើងទៅពីអ្នកបងប្អូនគាត់សួរគ្នាមកសួរដោយសារអីគេអត់ម៉ាឡាកាំងវាអត់ស្មើហើយគាត់ថានៅក្នុងផ្ទះតែពីអ្នកបងប្អូនហ្នឹង មកលកាំងវាអត់ស្មើទេដំបូងគាត់ថាទៅរៀបមកលកាំងមកជួអញ្ចឹងទៅដល់ពេលអញ្ចឹងទៅគាត់ថាអត់ដឹងមកទេមកលកាំងមួយបាយខ្នងមួយខិតមកមុខអាមួយទៀតបាយទៅចូលមុខកញ្ចក់ទូអញ្ចឹងទៅមកលកាំងក៏អត់ស្មើគ្នាហេបងស៊ូបងបងស៊ូបងដល់ពេលអត់ដឹងខ្លួនថាហេតុអីមិនអ្នកណាអ្នកធ្វើមកលកាំងហ្នឹងភ័យខ្លួនដល់ពីអ្នកបងប្អូនគាត់ចាប់ដាក់ភ័យខ្លួនខ្លាចខ្លាចមកលកាំងហ្នឹងដល់ពេលអញ្ចឹងទៅបងឯងយល់ថាគាត់តែហៅមិត្តភក្តិគាត់ភេទទី3ទាំងអស់គ្នាហ្នឹងមកគេហាញមកស៊ីផឹកតែហាញ ដោយសារតែយប់នឹងគាត់ខ្លាចគាត់សុខចិត្តគាត់ទិញស្រាទិញអីគេញ៉ាំដើម្បីឲ្យមានមនុស្សនៅក្នុងផ្ទះគាត់ខ្លាចតែតែមានភេទទី3មានប្រប្រអីគេមកស៊ីផឹកផ្ទះគាត់ណាមកស៊ីផឹកផ្ទះគាត់មកស៊ីផឹកចឹងទៅគាត់ទៅស៊ីផឹកទៅគាត់អត់និយាយប្រាប់អីគាត់គាត់ហៅមកផ្ទះគាត់មកស៊ីផឹកចឹងណាហើយដល់ឯងដើម្បីកំពុងស៊ីផឹកស៊ីផឹកស៊ីផឹកលេងស្រាប់ណាគ្នាអត់អ៊ុយមកលកាំងដើរគ្នាអត់សេចមកលកាំងដើរមកលកាំងដើរយល់ណាខ្ញុំថ្ងៃចេះតែចុចមានមកលកាំងណាមកលកាំងដើរវិញ វាមិនដើរត្រឹមត្រឹមទឹកមកវាមិនកិលវាខិតយ៉ាងគឺវាខិតអញ្ចឹងណាដើរឡើងផ្ទះតែនេះខ្ញុំកំណត់ខ្ញុំណានេះកំណត់របស់ខ្ញុំនេះខ្ញុំគិតថាកបាំងមុខប្រហែលជាកបាំងមុខរបស់អ្នកណាគេមិនមកកបាំងមុខហ្នឹងហេឡូមកមុខអឺហេឡូកបាំងមុខរបស់អ្នកណាគេស្លាប់បាទថាជារបស់អ្នកណាគេមួយអញ្ចឹងណាដល់ពេលអញ្ចឹងគាត់សម្រាប់ចិត្តយោទាំងមកលកាំងនឹងចេញទៀតយោទាំងមកលកាំងនឹងទៅ ឥឡូវហ្នឹងរហូតដល់ឥឡូវគឺមកលការនៅក្នុងផ្ទះគាត់នេះដោយសារគាត់ខ្លាចដោយសារវាមានបញ្ហារឿងខ្លោចលោកតារាចម្រៀងហ្នឹងខ្ញុំអត់បញ្ចេញឈ្មោះតារាចម្រៀងណាណាពួកអីអានេះខ្ញុំបញ្ជាក់ណាសូមបញ្ជាក់តិចរឿងនេះខ្ញុំបានពីតារាចម្រៀងផ្ទាល់ហ្មងនេះផ្ទាល់ហ្មងរបៀបដូចថាគាត់ណាចាំមើលខ្ញុំនិយាយពីដើមដំបូងគាត់ថាពីពីដំបូងការដើរឡើងក្នុងឆ្នាំ2000កាលនោះគាត់ថានៅឆ្នាំ2000 2015គាត់ទៅ concert មួយនៅខេត្តគាត់ទៅ concert ណាគាត់ទៅឡើងឆាក concert មួយនៅខេត្ត ដល់ពេលអញ្ចឹងគាត់ stand by ចាំគាត់អត់ទៅក្នុងតង់ទេគាត់ទៅក្នុងតង់ទេគាត់មិនថាគាត់រត់ទេគាត់ទៅក្នុងតង់ដោយសារអីគាត់ពេលហ្នឹងគាត់អត់សូវស្រួលខ្លួនគាត់ថាគាត់អត់សូវស្រួលខ្លួនគាត់ខ្ជិលចេញទៅ fan fan គាត់ចោមរោមគាត់ខៃលោគាត់ស្ទះគាត់អីដោយសារគាត់កំពុងអត់ស្រួលខ្លួនគាត់ថាគាត់ stand by ចាំនៅក្នុងឡានរបស់គាត់ណាគាត់ថាកាលហ្នឹងគាត់ stand by ចាំហើយគាត់មានជាមួយការគាត់នៅនឹងដែរគាត់ក៏ពុតកៅអីហ្នឹងអាកៅអីឡានហ្នឹងដើម្បីគាត់គេងណាគាត់គេង stand by ចាំឡានឆាក់ ដល់ពេលចឹងទៅនរឯងយល់ថាកូនក្មេងមានកូនក្មេងមួយមកគោះចាក់ឡានគាត់មកគោះចាក់ឡានគាត់ណាគោះវាគួរចឹងណាហើយអ្នកដែលមកចាំជំនួយការប្រព័ន្ធអត់បាននៅក្នុងឡានទេដោយសារតែគាត់ឲ្យគេនឹងទៅក្រៅទៅគាត់ចង់គេនៅក្នុងឡានម្នាក់ឯងឲ្យស្ងប់បន្តិចក៏ចឹងទៅមានក្មេងមួយនោះមកគោះចាក់ឡានគាត់គោះពីរទៅ3ដងគាត់ក៏បើកភ្នែកមើលបើកភ្នែកមើលនឹងគាត់ចិត្តកញ្ចក់គាត់ចិត្តកញ្ចក់ឡានណាអូន គាត់ចិត្តកញ្ចក់ឡានដល់ពេលចិត្តកញ្ចក់ឡានអាអូនអាអូនតែគួរតែគាត់ឃើញមិនហ្នឹងណាគាត់តែគាត់ចិត្តកញ្ចក់ឡានភ្លឹបណាគាត់ថាអត់សមអាអូននឹងទៅលើឆ្ងាយដល់ថ្នាក់ហ្នឹងឯងគាត់ថាពេលចិត្តកញ្ចក់ឡានចុះមកអាអូននឹងទៅលើចិត្តដើមណាគាត់ថាស្គាល់ដើមហ្នឹងឯងតែអាមួយដែលអាអូននេះដែលចិត្តកញ្ចក់ឡាននៅពីទៅលើឆ្ងាយហើយគាត់រហួសចិត្តគាត់រហួសចិត្តគាត់ថាហឹមហើយមិញអាអូននឹងចិត្តកញ្ចក់ឡានហើយគាត់គាត់ចិត្តគាត់លើមកចិត្តកញ្ចក់ឡានសួរអូសួរណាមកពីទៅលើមកហើយគាត់ឡើងគាត់ថាគាត់ឆ្ងល់ណាគាត់ឆ្ងល់មែនតើគាត់ឆ្ងល់ណា ដល់ពេលគាត់ឆ្ងល់អញ្ចឹងណាគាត់គាត់បិទកញ្ចក់ឡានវិញទៅគាត់បិទកញ្ចក់ឡានអញ្ចឹងណាគាត់អត់សួរ dancer សួរអីទេគាត់បិទកញ្ចក់ឡានគាត់គេងវិញគាត់គេងវិញណាដល់គេងវិញអញ្ចឹងទៅគេងទៅគេឡើងជើងបន្តតារាតារាគេឡើងជើងបន្តបន្តទៅបានដល់គាត់ដល់គាត់ទេណាដល់គាត់ហ្នឹងជំនួយការគាត់មកប្រាប់ថាបងដល់ហើយ stand by ចាំ stand by stand by ហើយនៅគាត់ឲ្យត្រៀមខ្លួនហើយនៅចិត្តដល់បាត់មួយថ្ងៃហើយដល់ពេលដល់បាត់គាត់គាត់ឡើងទៅជើងនៅលើឆាកគាត់ឡើងទៅជើងនៅលើឆាកណាគាត់ជើងបណ្ដាខ្ញុំដែរ fan ច្រើនមនុស្សច្រើនណា គាត់កំពុងជាម្ដងគាត់ឃើញក្មេងច្រើនច្រើនមានមនុស្សច្រើនកំពុងមើលអញ្ចឹងគាត់សប្បាយជាជាជាជាគាត់ឃើញអាអូននឹងនៅក្នុងចំណោមមនុស្សគេ